បាញ់មានចាំអត់កាលមុនបងនឹងអូនណាគេ add friend មុនបើតាមបងចាំដូចជាណៃ add មកមុនហឹមមិនបើចង់ថាអូនហ្នឹងស្អីចិត្តងាយ add តែមនុស្សប្រុសមុនមែន តែមួយផ្លាតសោះមកឡាច់មួយខេបាត់ព្រេនបង5000នេះអូនមានលេខសាច់នេះចំប៉ែនប្រុសកសៃព្រេនធម្មតាធម្មតាតែបងឯងបានប្រែពិសេសបងបងអាបងឯងមិនណា អូអត់អត់អីទេបងប៉ានៅពីបងអានោះបងចង់ភ័យភ័យច្រើនអត់ទេបងអើយបាយមានចាំអត់កាមុនបងនឹងអូនណាគេ add friend មុនបើតាមមកចាំដូចជាណៃ add មកមុនហឹមមិនបងចង់ថាអូនហ្នឹងស្អីចិត្តងាយ add តែមនុស្សប្រុសមុនមែន Bon sao cho má còn này là em bon muốn á Ất đi, bỏ anh đó Ờ, à, bon của bon Ất ờ, đi, ôn nó sắp chết đi Mong vậy má hmm. Quen Chung, bỏ anh ăn phê nó Thang mẹ Cô mỏi ta lọt chó đó bán Ui ពួកឯងចាំទុកណាយើងបាយគ្នាត្រឹមហ្នឹងចុះ ឲ្យគេយំបងនិយាយទៅណាចំហើយនេះទៅមកម្ដងថ្ងៃនេះឧបសគ្គយើងច្រើនហេតុធ្វើរបស់បងកស៊ីគឺខ្លួនឯងចេះតិចដែរ ពិបាកទេក្នុងការកសាងស្នេហាឡើងតែអ្វីដែលពិបាកបំផុតនោះគឺរក្សាស្នេហានោះឲ្យបានគង់វង្សតើ friend ទាំងអស់ត្រៀមខ្លួនហើយឬនៅបំណងល្អពីខ្ញុំបរោះស្មោះស្នេហ៍